បាទនេះក្របរាំងមុំទៅព្រៃអាមុំព្រៃអានេះបែបនៅពេលយូរតាមនឹងពេញអាបានដល់ទៅពោពីជូប ក្របរាំងហ្នឹងខ្ញុំឃើញនៅតាមផ្លូវជ្រុកច្រើនក៏ដូរចង់រកចូលទៅបាំងតែឡើយឃើញនៅមុនពេញយើងមានតាមដែរមកបាទចាចាំខ្ញុំដាក់ក្នុងនឹងហើយយើងត្រាំទឹកពីយប់ហើយជប់ជួមតែមកយើងត្រាំទឹកក្នុងនេះជា ទុកទីទៀតមកយើងបើកមើលមានប្លុកយើងយកទៅដាក់គោអណ្ដងគឺបដោះឬក៏បដោះខ្លួនឯងនៅភូមិដីហើយយើងសាក់ដល់ក្នុងនេះមក